មួយទៀតការផ្សព្វផ្សាយស្រាតើមានផលប៉ះពាល់អ្វីខ្លះខ្ញុំបានសង្កេតឃើញនៅក្នុងប្រទេសកម្ពុជាមួយរយៈនេះមានការកើនឡើងនៃការគ្រោះថ្នាក់ចរាចរណ៍ដោយកត្តាគ្រឿងសង្វឹងនិងប្រើអំពើហិង្សាផ្សេងផ្សេងនឹងអញ្ចឹងបានអាត្មាយើងមើលសង្គមទាំងមូលអញ្ចឹងណាវាពិបាកដូចយើងមើលភ្នំទាំងមូលអញលើក អញលើក ភ្នំនឹងមិនទេ យើងមើលដបោកទាំងមូលមួយអញ្ចឹងវាធំហ่ะអញលើកមិនទេអញ្ចឹងយើងឃើញទោសហ្នឹងវាឃើញយូរណាស់ហើយវាមិនទៅឃើញឥឡូវទេប៉ុន្តែជាមួយនឹងរឿងអញ្ចឹងអញ្ចឹងយើងទាំងអស់គ្នាជាអ្នកមានស្មារតីដែលស្ដាប់គ្នានិយាយគ្នាបានណាគឺត្រូវចាប់ផ្ដើម ពីយើង ការទៅខ្មែរកាន់មកនិយាយរឿងហ្នឹងចាប់ផ្ដើមពីយើងហ្នឹងហ្មងឧទាហរណ៍ថាយើងឃើញថាអូសូរ៉ាហ្នឹងអត់ល្អទេប៉ះពាល់ដល់សង្គមច្រើនណាស់អញ្ចឹងរឿងទី1យើងអត់ត្រូវទៅបតោសគេទេបតោសអ្នកផ្សាយបតោសអ្នកលក់បតោសនេះអត់អត់បតោសពួកគេអត់បានយល់ថាហ្នឹងมันល្អប៉ុណ្ណោះគេគិតតែចំណេញចំណេញចំណេញចំណេញគេយល់ថាល្អហើយបានគេធ្វើអញ្ចឹងណែ សួរអាអ្នកយល់ថាមិនល្អនេះយើងទាំងឡាយដែលយើងគិតថាមិនល្អនេះយើងគ្រប់គ្រងអំពើនឹងដែរអត់ទេខ្ញុំមិនគ្រប់គ្រងទេអេមិនគ្រប់គ្រងប៉ុនសួរផឹកអត់អាផឹកហ្នឹងហើយគ្រប់គ្រងហ្នឹងគ្រាន់តែមិនលើកផ្លាកអង្គគេហ្នឹងបើខ្លួនឯងគ្រប់គ្រងដែរហ្នឹងគ្រប់គ្រងដោយផឹកហ្នឹងហើយស្អីក៏ដោយដែលយើងមិនគ្រប់គ្រងគឺយើងត្រូវតែមិនធ្វើអំពើណាមួយក្នុងការគ្រប់គ្រងវាទេ ឧទាហរណ៍ដូចអាត្មាមិនគ្រប់គ្រងពាក្យជេរបចោអញ្ចឹងតាំងពីនិយាយមកប្រហែលឆ្នាំដែរអាត្មាដូរហ៎មិនអាត្មា មិនចូលចិត្តអ្នកជេរអាត្មាទៅជេរគេវិញទេគឺដាច់ខាតអាត្មាអត់ជេរគេទេនឹងពិតថាអាត្មា មិនចូលចិត្តពាក្យជេរបចោមែនមិនថាអត់ចូលចិត្តគេជេរគេជេរខ្លាំងពេកជេរគេវិញអត់ទេបើអាត្មាមិនគ្រប់គ្រងការជេរបចោ ក្នុង សង្គមហើយដាច់ខាត ទាំងសរសេរទាំងនិយាយអាត្មាអត់បចោលគេទេអ្នកណាមកគ្រប់គ្រងអាត្មាឲ្យជេរគេក៏អាត្មាអត់អនុញ្ញាតដែរនឹងអាត្មាគ្រាន់តែលើកជាឧទាហរណ៍យ៉ាងណាមិញឧទាហរណ៍ថាបើនិយាយរឿងសារ៉ាមួយមិនខ្វះឯអ្នកទៅក្នុងស្រុកយើងប៉ុន្តែបើយើងមើលសង្គមទាំងមូលយើងមើលម្ដងទាំងមូលវាធ្ងន់ណាស់វាធ្ងន់ណាស់អូយស្រុកអញហើយសិតតែស្រាចេះមិនដឹងល្មិចទេ ហ្នឹងហើយកុំមើលសង្គមទាំងមូល ហើយកុំគិតថាតើកែសង្គមទាំងមូលកែល្មិចកែពីយើងទៅមុន យើងម្នាក់ឯងហ្នឹងយើងម្នាក់ឯងហ្នឹងម្នាក់ម្នាក់ហ្នឹងឥឡូវយើងមើលមេគារបស់ព្រះបរមគ្រូមកពេលព្រះអង្គត្រាស់ដឹងដំបូងណា មកពិភពលោកល្ងឹតឈឹងគ្មានណាដឹងកម្មផលអីមួយអត់ទេប៉ុន្តែព្រះអង្គទៅជួយមនុស្សល្មិចព្រះអង្គទៅប្រោសអ្នកមានអបនិស្ស័យ1 1 1 1 1 1 1គេនេះចេញពី1 2 2 3 4 5 6 7វារីកចឹងវារីកចឹងរីកមនុស្សដែលយល់ត្រូវនោះរីកមនុស្សនឹងជួយបរិរីកជួយបរិរីកជួយបរិរីក យូរទៅសកលចម្ពូទ្វីបនោះយកធម៌ព្រះបរមគ្រូយកទៅអនុវត្តឃើញទេព្រះអង្គអត់ទៅម្ដងទៅមើលសង្គមទាំងមូលរង្គួយតែដេលគេទេអត់ទេគឺត្រូវចេញពីយើងនឹងមកឃើញទេភាសាទី1ព្រះអង្គប្រោសមនុស្សបានតែ50នាក់ជាងបញ្ញវគិ5ទៅយោះទៅសម្លាញ់បោះ បញ្ញវគិទៀតទៅសាងជាជាជាក្រមស្នូលណាជាក្រមស្នូល ពីតូចតូចតូចតូចតូចហ្នឹងហើយកុំទៅអូសម្ដងទាំងច្រើនអត់កោតទេរឹងខ្លួនយើង អ្នកនៅចិត្តយើង ហើយនឹងមើលអ្នកដែលមានឧបនិស្ស័យនឹងស្ដាប់យើងបានហើយពង្រីកនៅអំពើល្អស្អីដែលយើងយល់ថាល្អនោះឧទាហរណ៍ថាឥឡូវយើងទៅរឿងស្រាហ្នឹងយើងយើងនិយាយអញ្ចឹងគឺទៅសឹងតែគ្រប់គ្នានោះប៉ុន្តែទៅរឿងហ្នឹងដោយសារអីដោយសារយើងអត់លក់ស្រានោះបើយើងលក់ហ្នឹងគ្មានទៅដែរទេមានធ្វើម៉េចឲ្យគេទិញច្រើននោះអញ្ចឹងបើយើងយល់អំពើនឹងមួយថាអំពើមិនល្អ មានរឿងនៃការឡើងផឹករឿងផឹកប្រហែងកូនបើកូនបើឈប់ផឹកហើយនឹងចេញពីយើងនឹងទៅចរាចរអញ្ចឹងដែរថ្មមិនមិនខ្វះទេឃើញយើងបតោសគ្នាជិះជ្រៀតទៅអញ្ចឹងចេះជេរបចោ គ្នាឯងប្រញាប់ទៅងាប់ឯណាអីអីអញ្ចឹងទៅមិនថាសិនរឿងអត់ប្រយោជន៍ ថាត្រូវផ្ដើមពីយើងនឹងអ្នកគោរពឧទាហរណ៍ថាឥឡូវយើងបើកទៅដល់ភ្លើង stop ភ្លើងក្រហមគឺត្រូវឈប់យើងម្នាក់ឯងឈប់ណាធ្វើឲ្យឡាន ពី3ក្រោយនៅឈប់ដែរចឹងចេញពីយើងម្នាក់ម្នាក់ម្នាក់ម្នាក់ហ្នឹងយើងនិយាយថាអានឹងបើប៉ូលីសមិនធ្វើការរដ្ឋាភិបាលមិនធ្វើការថានឹងវាតែប៉ុណ្្នឹងយូរហើយប៉ុន្តែត្រូវផ្ដើមពីយើងទៅនេះ យើងត្រូវមានចំណែកដែរព្រោះយើងអត់បានគ្រប់គ្រងឡានច្រើនគ្រប់គ្រងតឡានមួយរបស់យើងនោះឲ្យស្របច្បាប់បើទៅយើងមិនបានទៅគ្រប់គ្រងឡានមកប្រទេសទេយើងគ្រប់គ្រងតឡានមួយរបស់យើងនោះឲ្យស្របច្បាប់ភ្លើងក្រហមឈប់ភ្លើងខៀវទៅសញ្ញាកុំអោយបត់អត់បត់មិនអោយលើសលបឿនអត់លើសគេអោយពាក់ក្បាត់ពាក់គ្រប់គ្រងឡានយើងគ្រប់គ្រងស្អីរបស់យើងមួយហ្នឹងឲ្យបានម្នាក់ម្នាក់ហ្នឹងធ្វើតែអញ្ចឹងឲ្យវាស្រឡាញ់អញ្ចឹងណា ទាំងអស់គ្នានោះមិនផ្ដើមពីយើងទៅមុនទៅណាក៏ដោយត្រូវមាន self discipline self discipline វិន័យផ្ទាល់ខ្លួនរបស់យើងហ្នឹងហើយបើថាថ្ងៃក្រោយ ទៅប្រទេសហ្នឹងនៅតែអញ្ចឹងយើងក៏អត់មានវិបដិសារីអីដែរថាយើងបានចូលរួមចំណែកយ៉ាងយ៉ាងហោចក៏យើងម្នាក់ឯងយើងមិនធ្វើឲ្យខុសច្បាប់យើង បានរស់ដោយស្របច្បាប់ដែលយើង ចង់ឲ្យប្រទេសហ្នឹងទៅអញ្ចឹងចង់ឲ្យប្រជាជនអញ្ចឹងយើងបបួលណាមិនបានបានធ្វើខ្លួនឯងដែរ ណាបានធ្វើខ្លួនឯងនេះហ្នឹងហើយដូចថ្មនិយាយបញ្យលពីកម្មផលអីអីអញ្ចឹងថ្មគ្មានចេតនាណាទៅកែមកប្រទេសគ្រាន់តែយល់ថាហ្នឹងល្អថ្មធ្វើនៅណា នៅចិត្តថ្មថ្មនិយាយប្រាប់បានប៉ុណ្ណាយកប៉ុណ្ណឹងអត់តឹងអីប្រហែលហ្នឹងនិយាយបានទៀតចេះនិយាយអញ្ចឹងទៅពីមុនគេថាអាត្មាឈួតច្រើនឥឡូវ មានអ្នកយល់ច្រើនទៅឈួតច្រើនគ្នាទៅវាឡើងសូវថាចឹងវាត្រូវមានចំណុចចាប់ផ្ដើមភ្លើងឆេះស្អីក៏វារៀលពីចំណុចទូចទៅដែរអាមេរោគឆ្លងអញ្ចឹងដែរវាក៏វាចេញពីចំណុចទូចទៅដែរវាមិនបាច់ចូលម្ដងទាំងអស់អិនឲ្យតែវាវិវត្តខ្លួនវាយូរទៅវាគង់តែរីករាលដាល យ៉ាងណាមិញសេចក្តីល្អដែលយើងយល់អីថាល្អយើងត្រូវធ្វើមុនគេមិនបានយើងត្រូវធ្វើមុនគេអេគេមិនធ្វើផងគេមិនធ្វើមកពីគេអត់យល់ជួយយើងយល់ឯនៅទៅអីមិនធ្វើអានេះមានបញ្ហាចេះតាតើលើយើងធ្វើឲ្យមានជំនឿចិត្តបានយើងខ្លាចជាដុំស្រូបនាំគេនាំឯងធ្វើល្អនឹងដែរយើងចង់ឲ្យគេធ្វើមុនមិន បើគេមិនតន់យល់ផងយើងអ្នកយល់មុនគេ យើងអត់ធ្វើផងហើយយើងចង់ឲ្យគេយល់មុនការរសាសិលដែលល្អបំផុតនោះទល់តែឃើញទោសនៃអកុសលអញ្ចឹងណារឿងយើងជ្រះថ្លាចំពោះពុទ្ធវាអត់ពាក់ព័ន្ធមួយសិលទេអញ្ចឹងណាសិលគឺពាក់ព័ន្ធនឹងឃើញទោសអកុសលហ្នឹងហើយ យើងរសាដែលត្រឹមត្រូវបំផុតមិនមែនព្រោះជ្រះថ្លាមួយពពុទ្ធមិនមែនព្រោះចង់បានសម្បត្តិឋានសួគ៌អត់ទេព្រោះបើបើយើងដាក់ទិសដៅផ្សេងយើងនឹងអាចមានសម្ពាធពេលយើងរក្សាវាតឹង មានពេលខ្លះតឹងសិលជាការពិតហ្នឹង វា បរិសុទ្ធបាន ដោយសទ្ធាប៉ុន្តែ ទល់តែឃើញទោសនៃអកុសលឧទាហរណ៍ថាយើងរក្សាសិលមួយមួយហ្នឹងដល់ឃើញលំអរបស់វាផងឃើញទោសរបស់អកុសលផងដូច្នេះវាអត់មានពាក់ព័ន្ធអីជាមួយពពុតអត់មានពាក់ព័ន្ធអីជាមួយនរណាទេពាក់ព័ន្ធតែពីការផ្គងចេតនារបស់យើងឯងហើយក៏អត់ងាយភ្លេចដែរអញ្ចឹងហើយតែយើង រក្សាព្រោះទៅរំភើបជ្រះថ្លាជាមួយព្រះអង្គឬក៏ចង់បានអីផ្សេងងាយភ្លេចងាយភ្លេចតែបើសិលប្រព្រឹត្តទៅដើម្បីដោះខាត់សមាធិចិត្តហើយដឹងទូនាទីសិលនឹងធ្វើអីសិលនឹងវាវិលះអីអានោះងាយភ្លេចទេអញ្ចឹងអត់ងាយច្រឡំទេយើងមើលដូចជារឿងមួយដែលយាយវិសាខានាំស្ត្រី500នាក់ដែលដើរតាមនាងទៅជួបព្រះអង្គនោះ សួរស្ត្រីខ្លះមិនក៏រសាបោសុតខ្លះថាចង់បានឆាប់ទៅតកូលខាង ប្តី ចង់និយាយថាឆាប់ឲ្យមានគូហ្នឹងហើយមកឲ្យនៅយូរដោយថ្មពេកចឹងគេសាសិលសុំឲ្យឆាប់មានគូហ្នឹងហ្នឹងវាជាទុកលំបាកមួយដែរងាយមានគូមែនណាតន្ទឹងស្អីក៏ដោយតែតន្ទឹងពិបាកមែនណា បើអត់ទន្ទឹងអត់អីភ្លេចភ្លេចដាច់ខែភ្លេចភ្លេចដាច់ខែប៉ុន្តែទន្ទឹងហ្នឹងតែមួយថ្ងៃក៏យូរដែរនាងនាងខ្លះទៀតថារសាពោសុទ្ធដើម្បីកុំឲ្យមានស្ត្រីរួមប្តីចឹងនិយាយថាសូមឲ្យមានដៃគូចិត្តស្មោះចឹងនិយាយចឹងណាកុំឲ្យមានអីញែងអីហើយខ្លះទៀតសូមឲ្យបានកូនប្រុសដបងអីចឹងទៅហើយដល់ចដូនចាស់ចាស់ហ្នឹង ក៏អត់មានប្រាថ្នាប្តី ប្រាថ្នាកូនប្រាថ្នាអីណានៃទៀតទេតែគាត់ប្រាថ្នាថាក្រោយពីស្លាប់ទៅកាន់ឋានសួគ៌ហើយយើងភេកច្រើនហងៃជាប់អាហ្នឹងខំខំនឹងខ្លាចជាតិក្រោយអត់បានឋានសួគ៌ហ្នឹងហើយមែនតើទាំងអស់ហ្នឹងសិតតែខុសទិសដៅសិលទាំងអស់នាងវិសាខាគិតថាអូណោះនាងទាំងឡាយនេះយក ឧបោសថសិលដ៏ល្អយកទៅដូរយករបស់ថោកទាប នាងថាអញ្ចឹងអារបស់ថោកទាបអញ្ចឹងមិនបាច់យកអីទៅដូរទេអាកលេសក៏ទៅរកបានដែរអានោះមិនអញ្ចឹងហ្នឹងហើយចង់បានប្តីរកប្តីទៅចង់បានកូនមានប្តីទៅនឹងហើយចង់ខ្លះខ្វះអីប្រទេសគេអត់ស្គាល់សិលមានប្តីរាប់គ្រប់តែគ្នាមិនអញ្ចឹងហ្នឹងហើយហើយ សម័យដែលអត់ប្រពុតត្រាស់ដឹងហ្នឹងក៏គេកើតឋានសួគ៌ទៅញយឲ្យតែចេះធ្វើទៀនធ្វើអីទៅបានដូចគ្នាប៉ុន្តែដែលព្រះបរមគ្រូឲ្យឈ្មោះថាឧបោសថហ្នឹងមកពីពាក្យថាឧបៈនិងឱសថឱសថហ្នឹងយើងដឹងហើយប្រែថាថ្នាំជាថ្នាំជាឱសថឧបៈហ្នឹងប្រែថាអឺមានប្រសិទ្ធភាព ហ្នឹងហើយថ្នាំដែលមានប្រសិទ្ធភាព ដើម្បីអីដើម្បីកម្ចាត់អាតួបរិយុទ្ធានកិលេសហើយនឹងវិតកមកិលេសសំទោសវិតកមកិលេសមានបរិយុទ្ធានវិតកមកិលេសអញ្ចឹងយើងមើលត្រឹមតាសិល5មើលតើវាល្អប៉ុណ្ណាដែលដែលទី1គឺទៅលេះអាចេតនាហៅថាវតកចេតនាហ្នឹងវតកចេតនាហ្នឹងគឺចេតនាសម្លាប់ ឃើញទេអញ្ចឹងទិសដៅសិលហ្នឹងមិនមែនទៅឋានសួគ៌ទេគឺទៅលះចេតនាសម្លាប់ឃើញទិសដៅរបស់វាទេគឺទៅលះអាចិត្តចង់សម្លាប់សត្វតូចសត្វធំអីទាំងអស់ហ្នឹងទៅលះអាហ្នឹងអញ្ចឹងប្រសិទ្ធភាពរបស់សិលទី1គឺទៅលះអាហ្នឹងឃើញទេហើយដល់ពេលវារៀនលះអចេតនាចង់ឲ្យគេស្លាប់ហ្នឹងទៅ វាទៅបណ្ដោះគុណធម៌មួយហៅថាមេត្តាធម៌ឃើញទេឃើញទិសដៅរបស់វាទេ មេត្តាធម៌ loving kindness ហ្នឹងអាតួមេត្តាធម៌ហ្នឹងវាកើតឡើង កើតទៅជាអបមញ្ញាធម៌ហៅថា unconditional love ស្រឡាញ់រាប់អានមិនថាតែកូនយើងកូនគេសះយើងសះគេសត្វតូចសត្វធំអីទេប្រសិទ្ធភាពរបស់វាបដោះអានឹងអញ្ចឹងលះលះអាចេតនាចង់ឲ្យគេស្លាប់ហើយនឹងមានអាចេតនាចង់ឲ្យគេរស់ដោយល្អចង់ឲ្យគេបានសេចក្តីសុខ ឃើញទេអញ្ចឹងអាល្អរបស់សិលនឹងល្អអញ្ចឹងអាហ្នឹងបានចំចំថាម៉េចបានសារសិលហ្នឹងអញ្ចឹងទេអទី2លះអីគេប្រសិទ្ធភាពរបស់វាលះអីលះថៃយចេតនាថៃយចេតនាថស្រេយោជឹងយោហើយចេតនាថៃយចេតនាគឺចេតនាលួចអញ្ចឹងក្រៅពីឱសថនេះអត់មានអីដែលមានប្រសិទ្ធភាពទៅលះអថៃយចេតនាហ្នឹងទេ ថយចេតនាហ្នឹងគឺចេតនាលួចអញ្ចឹងសិលទី2ហ្នឹងវាមានប្រសិទ្ធភាព ក្នុងការលះចិត្តលួចឃើញទេទី1លះចិត្តស្លាប់ ទី2លះចិត្តលួចអញ្ចឹងទិសដៅសិលអញ្ចឹងឯងហ្នឹងហើយដល់យើងយល់ពីសិលអញ្ចឹងណាតើបយើងអាចចម្រើន សីលានុសតិបាន សីលានុសតិហ្នឹងគឺការរលឹកសិលហ្នឹងភាវនារលឹកសិលហ្នឹងហើយកើតកុសលជា ហូរហែទៅជាសមាធិអូទៅជាអនុសតិអូវាទល់យល់អាហ្នឹងយល់ឃើញអាលំអអូកុសលសិលកើតឡើង វាវាល្អយ៉ាងម៉េចយ៉ាងម៉េចនឹក reflect ឡើងវិញមកសบายចិត្តហ្នឹងហើយហើយដល់ពេលចេតនាលួចហ្នឹងវាអត់កើតឡើង វានាំឲ្យធោហ្នឹងដុះមកហ្មងបច្ច័យឲ្យធោមួយទៀតដុះហៅថាសម្មាអាជីវៈណាជាអង្គនៃអរិយមគ្គមួយហៅថាសម្មាអាជីវៈ ការចិញ្ចឹមជីវិតដោយ ប្រពៃណាប្រកបដោយធម៌បាក់ណាការចិញ្ចឹមជីវិតទាំងកុហកទាំងលោកបាក់ណាមែនទេថាញាតិញោមបាក់ទៅរលុយលោកក៏បាក់ដែរបើស្រួលមិនមែនទៅស្រោចទឹកទេចូលមកទៀតហើយអានឹងខុសធម៌សុទ្ធអត់កើតសង្សាមាអាជីវៈផងទៅឲ្យសិលគេមិនឥឡូវឧទាហរណ៍ព្រោះឲ្យសិលទី2គឺបង្រៀនឲ្យមនុស្សរស់ដោយធម៌ អត់ឲ្យបៀតបៀនគេដើម្បីរស់ទេហើយមិនឲ្យរស់ស៊ីអីដែលខុសច្បាប់ខុសត្រឡប់ខុសធัวទេបើញាតញោមឲ្យលះអីគេលះអាចំនួន5នឹងទៀតមានលក់គ្រឿងសង្វឹងមានជួញមនុស្សជួញសัตว์សត្រាវុធថ្នាំពុលហ៎ហ្នឹងហើយញាតិញោមលះបានតែប៉ុណ្្ណឹងរស់ស៊ីអស់រត់លះបានតែប៉ុណ្ណេះឲ្យកុំលួចមិនលួចហើយលះអា5ហ្នឹង អានឹងមានន័យថាជីវិតនឹងរស់នៅដោយល្អហើយប៉ុន្តែលោកសង្ឃអត់ទេលះប៉ុណ្ណឹងអត់តន់ល្អទេលោកសង្ឃលះអានេសនៈ21ទៀតហើយនឹងបាបធោ5ទៀតអាបាបធោ5ហ្នឹងអានេសនៈ21មានន័យថាស្វែងរកនៅរបស់ដែលមិនគួរស្វែងរកទៅដល់សុំញោមឲ្យជួយអាត្មាផងសឹកខំអស់ញាតិញោមសុំគេអត់អីទេបើគេឲ្យញាតិញោមអត់មានប៉ះពាល់សិលទេលោកតេតេញោមមួយអាត្មាកំពុងខ្វះមហូប ជួយផង ឆាន់តសៀងទេអីហ្នឹងហើយបានមកអារបស់ហ្នឹងឈ្មោះថា បានមកមិនប្រកបដោយធម៌តែមានន័យថាលោកចិញ្ចឹមជីវិតអត់ដោយធម៌ទេណាឬក៏ទៅឲ្យឆ្នាំគេទៅធ្វើពេទ្យរហូតដល់ប្រើអវិជ្ជាអូមអាមក្តាមដុតនឹងទៀតសិតតបាបធัวទាំងអស់មិនស្រួលទេណាហើយណាគេចង់បួសនេះណា តែអាហ្នឹងយើងស្ដាប់ឲ្យដឹងផងគីឡូហ្នឹងហើយសិតតែរឿងមិនគួរធ្វើ ទ្រុសតកូលអឺឧទាហរណ៍ថាធ្វើជាអ្នកនំសបុតនំអីគេជាខ្លះគេឲ្យឯងប៉ុន្តែឈ្មោះថាចិញ្ចឹមជីវិតអត់ដោយធัวទេហ្នឹងហើយនិយាយច្រើនតិចចុះអញ្ចឹងពាក្យថាសិលសិលនេះមិនមែនទិសដៅអីផ្សេងក្រៅពីលះអកុសលឋានៈការចិញ្ចឹមជីវិតនឹងតែទី2 ទី2ពាក់ព័ន្ធនឹងអាការចិញ្ចឹមជីវិតហ្នឹងហើយមិនលួចហើយនឹងរស់ប្រកបដោយធម៌ឃើញទេមានសមាអាជីវៈនឹងឯងមែនតើតើមកឃើញថា សម័យរងថ្ងៃនេះសឹងថាញាតិញោមអាផ្នែកចិញ្ចឹមជីវិតហ្នឹងឲ្យតែមានការងារមួយត្រឹមត្រូវរស់ប្រកបដោយធម៌ជាងលោកសង្ឃពួកលោកសង្ឃត្រូវថែមអាអានេសនៈ21ហើយនៅអាបាពធ5ហ្នឹងទៀត អាលាភេនលាភឹងនិច្ចកឹងសនតានោះអានឹងគឺថាចងរៃហ្មងទីឲ្យឃើញញាតិញោមទៅវត្តឲ្យនេះឲ្យនោះដើម្បីអីដើម្បីឲ្យគេនឹកឃើញទៅគេប្រគេនច្រើនច្រើនមកវិញនោះអូឃើញញាតិញោមទៅហ่าកាប់ដូងឲ្យអានេះសើខំអស់ចាក់ទឹកតែឲ្យហ្នឹងតែបើថាវត្តហ្នឹងមានគណៈកម្មការអីចាត់ចែងជំនួសលោកទៅអត់អីទេតែបើលោកទៅអូញោមហូបហ្នឹងញោមនេះនេះដើម្បីអីធ្វើឲ្យគេសប្បាយចិត្ត គេនឹកឃើញគុណលោកទៅឲ្យនេះឲ្យនោះអាហ្នឹងឯងសិតតែចង្រៃរបស់លោកទាំងអស់ត្រូវមកពីលោកអត់ដែរប្រាំដល់លោកអត់ដែរប្រាប់ញាតិញោមសប្បាយចិត្តអញ្ចឹងហ្នឹងហើយរឿងរឿងហ្នឹងលោកត្រូវតែប្រាប់ដល់អញ្ចឹងញាតិញោមគាត់ជ្រះថ្លាច្រឡំទៅវត្តនោះលោកអត់រយៈតៈសោះហ្នឹងឆ្មើងណាហើយយើងទៅសប្បាយនឹងលោកធ្វើបាបទៅឃើញទេត្រូវហើយ ហ្នឹងហើយត្រូវហ่าយើងមើលមើលនៅក្នុងវិន័យភាគ1ហ្មង ទៅមើលសិក្ខាបទឲ្យបរិស័ទមិនបាច់ស្អីសូម្បីស្មៅរស័យក៏ខុសដែរហ្នឹងហើយប៉ុន្តែបើយើងស្ដាប់មួយផ្លេតចឹងលោកអីក៏វិន័យអីក៏យ៉ាប់ម៉េចគ្រាន់តែឲ្យគេគេឲ្យមិនអីឯងឲ្យគេមិនក៏យ៉ាប់ម៉េចព្រោះ អ្វីដែលពពុទ្ធព្រះអង្គពង្រៀនណាគឺដើម្បីហាមអាសវៈកិលេសក្នុងចិត្តទេដូចយើងសិក្សាឲ្យលំអិតណាកុំតន់អាលវិនិច្ឆ័យថាហេតុអីបានជាលោកឲ្យនេះឲ្យ នោះគេនឹងវាចាត់ជាបាបធម៌ពីព្រោះវាច្រើនតែឲ្យឲ្យសលឹងឲ្យឲ្យសុំសេចក្តីស្រឡាញ់ពីគេឲ្យឲ្យឲ្យគេនឹកគុណវិញអានឹងឯងវាជាអាសវៈកិលេសក្នុងចិត្តដែលចង់បាននេះបាននោះមកវិញហ្នឹងហ្នឹងហើយ ប៉ុន្តែលើកលែងលើកលែងថងម៉េចថាដូចជាអឺជាញាតតែយើងគិតមិនទាន់យើងថាហាមិនក៏បងប្អូនឯងឲ្យបានគេឲ្យមិនបានមិនក៏លំអៀងបងប្អូនក្នុងន័យហ្នឹងក្នុងន័យថាសម្រាប់សាច់ញាតហ្នឹងលោកវាអត់មានចិត្តអីទៅចង់បានពីសាច់ញាតទេឃើញទេអមួយទៀតបើសិនជា មនុស្សដាច់សង្វែងមកខ្វះទីពឹងអីចឹងលោកឲ្យបាន ព្រោះឲ្យប្រកាសថាវាចេញពីចិត្តសង្គ្រោះមែនតើឃើញទេអ្នកក្រខ្សត់កំសត់ទូរគុតអ្នកសុំទានអីហ្នឹងលោកឲ្យបាន ល្មិចបានចឹងហ្នឹងហើយដោយអត់មានបំណងអីមកវិញនិយាយរួមអាកន្លែងហ្នឹងគឺដើម្បីហាមអាតួចិត្តមួយចង់បានអីពីគេនោះហ្នឹងហើយអញ្ចឹងបានសិក្ខាបទមួយមួយដែលប្រពុតបរៀនមកបើយើង ឆាប់វិនិច្ឆ័យពេកយើងជួនកាលយើងបន្តប្រពុតផង មែនទេហ្នឹងឧទាហរណ៍ដូចជាលោក សងនេះធ្វើពេទ្យអត់បាននេះឲ្យឆ្នាំឲ្យអីគេដឹងឆ្នាំក៏ឲ្យឆ្នាំគេអត់បានដែរដូចជាសិស្សព្រះសរិបុត្រមួយអង្គកាលនៅកុហកលោកធ្វើពេទ្យដល់ពេលលោកមកបួសលោកឲ្យឆ្នាំគេដល់ឲ្យឆ្នាំគេគេជ្រះថ្លាគេប្រគេនអាសពុតល្អល្អសាច់កណាត់ល្អល្អមកលោកថានេះអាមកផ្ទាំងធំនេះយកទៅប្រគេនឧបជានឹងក្មួយលោកហេអានេះខ្ញុំប្រើ ខ្លួនឯង ដល់ពេលយកទៅប្រគេនលោកលោកសួរថាបានពីណាបានលោកប្រាប់តាមដំណើរព្រះសិរីបុត្រតេះឌៀលតេះឌៀលរហូតដល់ថាវាមិនសមមកស្លៀកសពួតហ្នឹងបើយើងគិតក្នុងសង្គមធម្មតាយើងគិតថារឿងល្អសោះគាត់ឲ្យឆ្នាំគេតាគេផឹកទៅជាតា តែព្រះអរហន្តលោកឃើញជ្រៅជាងយើង បើកាលណាយើងឲ្យកុហកមកដឹងគុណយើងត្រឹមតែឲ្យសុខភាពផ្លូវកាយហ្នឹងណាគេភ្លេចរៀនអំពីសុខភាពផ្លូវចិត្តហើយគេនឹងអរគុណតែអារឿងរស់មកសុខមកសុខផ្លូវកាយប៉ុណ្ណឹងគេឈប់ស្ដាប់ធัวអប់រំចិត្តដែរលែងឃើញតម្លៃនៃធัวការត្រាស់ដឹងរបស់ព្រះពុទ្ធហើយវាមានអីអស្ចារ្យគ្រាន់មនុស្សមានកលាស់ក៏ទៅរកឆ្នាំឃើញដែរឃើញទេតែអញ្ចឹងវាលែងមានការងារបោះលោកការងាររបស់ប្រសពច្រឡំគ្នាអស់ ថ្ងៃថ្ងៃគឺតែឲ្យឆ្នាំគេហ្នឹងទៅ កុំនិយាយធัวមេរៀនត្រាស់ដឹងត្រូវកប់ឈឹងឲ្យលោកអាឡ័យតែឲ្យឆ្នាំគេនោះតើយើងយើងរៀនឲ្យមែនតែនបើមិនចឹងទេថាហាក់ដូចជាពពុតនឹងចិត្តចៀតថាអត់ទេមែនតែនទៅអាការជាផ្លូវចិត្តនោះទៅជាគោលដៅនឹងខ្ទឹមមកពេទ្យផ្លូវកាយទៅរកកុហកគេមានព្រះអង្គមិនបិទណា ប៉ុន្តែបើថាចង់ប្រាប់ពិតជា សង្គ្រោះមែនទែនត្រូវហាម អាសវៈមួយទៀតនៅតែឲ្យឆ្នាំគេកើតប៉ុន្តែមិនយកគុណសម្បត្តិយល់ទេមិនយកគុណសម្បត្តិទេ នៅតែអាចប្រាប់ឆ្នាំនឹងដល់គេបាន តែមិនយកគុណសម្បត្តិថាអញខ្លាំងអញប៉ាកែទេអាកន្លែងនឹងទៀតដូចជាព្រះបទុមថេអញ្ចឹងអឺលោកពីមុនលោកឆ្លោតធ្វើពេទ្យហើយលោកមកបួសហើយលោកដឹងថា វិន័យអ្នកបួសនេះมันនៅធ្វើអញ្ចឹងកើតទេពេលមួយមហេសីរបស់ពរាជានឹងមានអាការៈឈឺផ្ទៃឈឺក្នុងពោះហើយពេទ្យណាមើលក៏មិនជាតែលោកកាលនៅជាកុហកលោកពេទ្យប្រកែអញ្ចឹងគេឲ្យយបល់ថ្លៃព្រះអឺគំនិតដល់ស្ដេចទៅ ថាក្រៅពីលោកអង្គនឹងអត់ដូចអត់មាននរណាប្រកែជាងលោកទេ តាមដែលគេធ្លាប់ដឹងណាចឹងទៅក៏ព្រះរាជា បញ្ជូនរាជបរោះឲ្យទៅសុំសួរឆ្នាំពីលោកអញ្ចឹងលោកមានវិន័យមួយថាមិនអាចឲ្យឆ្នាំបានទេប៉ុន្តែវិនិយោគកិច្ចកម្មភិរោព្រះអង្គទុកឲ្យផ្លូវរស់ឲ្យយើងថារបស់ដ៏ល្អនោះមិនមែនថាឲ្យមិនបានទេដូចជាមកបួសមួយគ្នាប្រាប់ឆ្នាំផងគ្នាបានប្រាប់ដល់លោកលោកផងគ្នា សាក់ព្រមចារីបានហ្នឹងហើយចុះមិនក៏ប្រាប់កុហកមិនបាន ឬក៏កំណាញ់ម៉េះថានៅតែប្រាប់បានតែមិនយកមុខមាត់មិនយកគុណសម្បត្តិអ្នកអត្តនឹងដល់ពេលចឹងទៅ រាជបរោះមកសួរលោកថាមហេសីរបស់ស្ដេចនឹងប្រឈួនអឺយ៉ាងនេះមួយយ៉ាងនេះមួយចឹងទៅសុំលោកម្ចាស់ជួយឲ្យឆ្នាំ លោកលោកថាប្រាប់ចឹងទៅ វាខុសនឹងវិន័យ ហ្នឹងហើយលុបបែរជាសួរលោកលោកសួរថាពោះពោះឆ្នាំហ្នឹងលោកមកលោកបរៀនលោក លោកដូចគ្នាហ្នឹងឲ្យដឹងហ្នឹងហើយលោកសួរថាមនាលអវសោទាំងឡាយចុះប្រសិនបើជំងឺ របៀបហ្នឹងវាកើតឡើងក្នុងសហគមន៍យើងហ្នឹងតើយើងគួរប្រើឆ្នាំអីម្ងលោកលោកដែរកណាដឹងបើសិនជាគ្នាយើងឈឺអញ្ចឹងយើងគួរដាក់ឆ្នាំនេះមួយឆ្នាំនេះមួយ ផ្សំយ៉ាងនេះយ៉ាងនេះយ៉ាងនេះរាជបរោះស្ដាប់ឮក៏ទៅផ្សំទៅដាក់ទៅជាទៅហ្នឹងហើយគេដឹងគុណលោកគេយកលុយមកប្រគេនលោក បានលោកថារឿងអីត្រូវមកប្រគេនអាត្មាអាត្មាមិនបានប្រាប់ឆ្នាំទេចង់បូជាបូជាសង្ឃចោះឃើញឃើញវាដើម្បីលះអាខ្លួនឯងនឹងវិពិសេសក្នុងការប្រាប់ឆ្នាំគេទេ ហ្នឹងហើយហ្នឹងហើយអញ្ចឹងយកលោកឲ្យមុខហ្នឹងទៅប្រសងវិញឲ្យទៅសហគមន៍វិញមានតែថាលឺហ្នឹងលឺពីប្រសងមិនមែនលឺពីអាត្មាទេហ្នឹងគេនៅតែប្រព័ន្ធណាលោកលោកក៏ចាត់ចែងបូជាអីអីអញ្ចឹងទៅអញ្ចឹងក្នុងវិន័យបើយើង សិក្សាសិក្សាទាំងបញ្ញត្តិសិក្សាទាំងអនុញ្ញាតអាហ្នឹងបានបានមានច្រកចេញមានពេលខ្លះបើយើងចេះតែបញ្ញត្តិយើងប្រកាន់តឹងផ្អឹសហួរច្រកចេញអត់ឃើញទេ ចឹងបានសិក្ខាបទវាមានសម័យសិក្ខាបទឧទាហរណ៍ថាហាមនេះនេះនេះលើកលែងតែកុំភ្លេចរៀនអាលើកលែងតែហ្នឹងបងណាឧទាហរណ៍ថាអឺហាម1 2 3អញ្ចឹងទៅវាមាន exception លើកលែងអាកន្លែងលើកលែងអញ្ចឹងបានយើងអនុវត្តបានប៉ុន្តែញាតិញោមខ្លះគាត់ស្ដាប់ឮថាកន្លែងហាមមិនបានមិនបានមិនបានដល់ព្រះអង្គថាបានអត់ព្រមរៀនផងនៅដូចឲ្យមិនបានអញ្ចឹងហ៎ ប៉ុន្តែលើកលែងលើកលែងដូចស្មាលើកអញ្ចឹងណាហ្នឹងហើយដូចជាអ្នកដំណើរឬក៏អ្នកដាច់សង្វែងអ្នកកំសត់ឧបថាហ្នឹងហើយបើហ្នឹងហើយដូចអ្នកណាដែលអាចនាំអន្តរាយ ដល់វត្តអារាមឬក៏អ្នកមានអំណាចអីអីហ្នឹងកាហ្នឹងលោកមិនឲ្យដើម្បីខ្លួនលោកដើម្បីការពារវត្តអីអីចឹងអត់អីទេនិយាយរួម សរុបមកវិញគឺដើម្បីការពារអាសវៈកិលេសនេះប៉ុណ្្នឹងឯងចឹងបានអឺសិលដល់តដល់យើងឃើញលំអរបស់វា ហើយដល់យើងធ្វើបានទៅបានវានាំឲ្យកើតការរីករាយហ្នឹងហើយទី3ទី4ទី5ទៅក៏មានការថាតិបាយស្តៀងស្តៀងគ្នាដែរគ្រាន់តែថា ដើម្បីកម្ចាត់បងនៅ អកុសលនិងចម្រើនកុសលធម៌ប៉ុណ្្នឹងឯង អបមញ្ញាបើយើងប្រែមកថាវាអត់មានដែនកំណត់អត់លក្ខខណ្ឌហ្នឹងអឺជាធម្មតាជាសភាវគតិរបស់សត្វលោកយើង អាការស្រឡាញ់រាប់អានហ្នឹងវាច្រើនតាទល់តែត្រូវចិត្តយើង គ្នាអញក្រុមអញញាតអញជនជាតិអញហើយអាហ្នឹងសត្វក៏វាមានដែរគ្នាវាវាស្រឡាញ់គ្នាវាដែរតា ដូចខ្លាអីហ្នឹងវាមិនមករៀបការមួយមនុស្សអីទេមួយគ្នាវាហ្នឹងហើយហើយបើយើងនៅតែអឺប្រកាន់ចរិតមួយនេះដល់ធ្វើត្រូវចិត្តអញអស់ហើយតែធ្វើមិនត្រូវចិត្តនោះនឹងអាហូបមាត់ក៏ចង់ ខ្វេះមកវិញហ្នឹងអញ្ចឹងចឹងអីមានអីខុសពីសត្វអញ្ចឹងបានព្រះអង្គឲ្យចម្រើនមេត្តាមានន័យថារៀនស្រឡាញ់រាប់អានហ្នឹងទៅមនុស្សដែលយើងអត់ធ្លាប់ស្រឡាញ់ទៅមនុស្សដែលទាស់ចិត្តយើងអាហ្នឹងបានបានមេត្តាធម៌ហ្នឹងវា វាចម្រើនទៅទៅជាអបមញ្ញាអបមញ្ញាមិនទើសមិនទាស់ជាមួយសត្វលោកទេហើយមែនទៅនឹងចឹងមែនពិភពលោកនេះមិនបានហៅយើងមកទេហើយវាតែចឹងឯងហើយមិនឆ្នាំតិចយើងទៅវិញហើយហើយគេនៅតែចឹងមែនអត់ហ្នឹងហើយហើយនិយាយឡើងមនុស្សឥឡូវយ៉ាប់ហ่ะមែនទេមនុស្សយើងអូយមនុស្សឥឡូវយ៉ាប់ហើយចុះព្រមកើតកាល1000ឆ្នាំមុនទៅហើយមកមកកើតឥឡូវទៅអីនេះថា កើតតណារៀនរស់តនឹងទៅ ដល់ពេលវេលារីថៃទៅវិញទៅហើយយើងសើចិត្តដល់ពេលទៅវិញហើយមែនទេហើយញាតិញោមនៅប្រហែលទៀត